នាំនៅពុទ្ធោទេទៅទៅនៅក្នុងពេលនិយាយនេះទៅជាមានឆ្នាំទី3ប្រពៃណីបត្តមសាឆ្នាំនេះទៅស្វាស្វាទស្សក្រា2005 ដែលជំនឿដែលពុទ្ធបរិស័ទអស់ជាសម័យនៃកាលស្ថាបពរស្នាការស្ថាបពរស្នានេះជានិយមសម្មាគុណចាស់ព្រះអង្គពោលមានថានៅតែមានក្នុងសម័យបច្ចុប្បន្នកាលវិធីស្ថាបពរស្នាគឺនៅក្នុងសម័យ ប្រពុតដែលលោកគង់ចាក់មានឡើយតាមន័យថាប្រអងលោកមិនទាន់ប្រេតទៀតគឺប្រអងនៅមានជនរួមនៅនៅក្នុងសម័យនេះគឺពុទ្ធបរិស័ទតែងតែនាំគ្នាទៅស្ដាប់នៅទំព័រទស្សនាបង្ហាញ8 8តបង្ហាញ8ថ្ងៃគឺថ្ងៃឧបោសថរៀន6 ហើយថែមពីទៀតនៅទេសនាបោសទេគឺទេសនានៃពុទ្ធបរិស័ទសព្ទោហើយបោសសម័យព្រះពុទ្ធមានថ្ងៃ7កើត14កើតយើងថ្ងៃកោហើយកោគឺថ្ងៃសិលហើយហើយ15កើតគឺពេញបរិមាណ ហើយថ្ងៃ8រួច14រួចទៅជាដល់ថ្ងៃ9ហើយថ្ងៃ15រួចមកចាស់មកខែ6ថ្ងៃនេះគឺជាថ្ងៃអកសុខមកអកសុខសិលដល់មកហើយអកសុខសិលខែ6ថ្ងៃហ្នឹងគឺពុទ្ធបរិស័ទតែស្ថាបនៅក្នុងវិស្នាជាថ្ងៃ2ទៀតតែមិនមែនជាថ្ងៃអកសុខសម័យព្រះ ប៉ុន្តែគឺថ្ងៃច្បាប់ធម៌ហើយកំណត់កាលនៃច្បាប់ធម៌គឺថ្ងៃ5ខែ5រួចចឹងបានន័យថាមួយខែគឺពុទ្ធបរិស័ទគួរដំណើរមកកាន់វត្តនេះ8ថ្ងៃគឺថារៀងរាល់ខែរសៀលវត្តជាប្រគុណទៅវត្តជារៀននិងវត្តដតីដតីជាពិសេសគឺកន្លែងណាដែលជាគុណនឹងព្រះអង្គ ថាព្រះគុណនៅកន្លែងណាគឺបរិស័ទតែតែធ្វើដំណើរប្រសាទធម៌វិស្នាជាក្រុមជាក្រុមជាគូជាគូជាការពុទ្ធបរិស័ទពុទ្ធបរិស័ទនៅតាមជំនន់សុស្លាជាការពួកញាយនិញអ្នកប្រស្នាជាមិត្តជួយនៅក្បែរក្បែរនោះក៏ឃើញគេធ្វើដំណើរទៅដំបងដំបងនឹងទៅក៏សួរគេ ជួនណាអ្នកទាំងឡាយធ្វើដំណើរទៅណាច្រើនម្ល៉េះហើយប្រាប់ថាខ្ញុំធ្វើដំណើរទៅស្ដាប់ធម៌នៅវត្តចិត្តកំពង់ទីចាំសំទៅស្ដាប់ដែរស្ដាប់ដែរហើយតលពេលចឹងទៅក៏ក៏នាំគ្នាទៅស្ដាប់នៅកំពង់ខែ8ហ្នឹងទៅ មកពេលនឹងប្រពន្ធលោកបរិនិព្វានកន្លងទៅគឺបានជាវត្ថុគន្ធាយមានមានជាសង្កេតកាចារជាទេកាចារលោកណាកំណត់ទៅថ្ងៃប្រាំកាលប្រាំរួចនៅជាថ្ងៃអបសុខសិលនោះដែលជាថ្ងៃស្ដាប់លោកធម៌មកកំណត់ធ្វើជាថ្ងៃអបសុខទៀត ហើយបោសុទ្ធគឺអបាក់ទេបាក់ទេបោសុទ្ធចឹងឡើងមកខែ8ថ្ងៃចឹង8ថ្ងៃនេះបន្ទាប់ពីសម័យព្រះអង្គគឺជាសម័យដែលពុទ្ធបរិស័ទស្ដាប់ធម៌ផងពុទ្ធបរិស័ទទៅកាន់សិល8ផងនេះវាយើងចាំរសាបោសុទ្ធឲ្យពេញរសាទៅពេញគឺមកខែ8ថ្ងៃ ថ្ងៃត្រង់កើតហ្នឹងត្រូវយើងយំមកវត្តដល់សុំទៅ8ទៅថ្ងៃថ្ងៃត្រង់កើតហ្នឹងហើយថ្ងៃ8កើតថ្ងៃ14កើតថ្ងៃ2បាថ្ងៃ5រួចថ្ងៃ8រួចថ្ងៃ14រួចថ្ងៃខែបានោះគឺជាពេលដែលស្ដាប់នៅធម៌ គឺថាជាសម័យដែលសាក់ពោហើយជាសម័យជំនាន់ទៅដល់យើងបានខែ4ដងយករំបានដល់6ដង8ដងបាន4ដងជាថ្ងៃជួបបងបងបានផងខែបាន4ដងព្រោះនៅក្រុមការយើងវាតកតទៅប្រទេស ខាងរកទីលុបលោកគូតែគឺសង្ការវាតាមមកវត្តពីចិត្តទៅអត់មានការនេះគឺផ្សេងទៅតិចតាមចិត្តជីវិតនោះព្រមតាមជាការងារអីយ៉ាងអរិយរសាជាប់ហើយបងជាប់ជួនពីការបាត់បងអស់តពតទេសនានេះមានអានិសង្ឃច្រើនទៅតាម គម្ពីរអភិធម្មបានជាថាអានិសង្ឃិកាបត្តនមានលក្ខណៈផ្នែកជាតិទៀតត្រង់ថាឲ្យតែមានចំណុចថានឹងគួរដំណើរប្រកបធម៌ទេសនាគឺបានប៉ុណ្ណោះព្រមចាប់ដើមមានចំណុចមកគឺបានប៉ុណ្ណោះបន្តចាប់ដើមមានចំណុចមក ចិត្តសាងស្អាតកើតវិជ្ជបំតពីចិត្តបំហើយលោកបានកំណត់គន្ទុបំថាធ្វើដំណើរដើរមួយជំនាញនឹងបានបំវាអណោពីជំនាញពីអណោបើជំនាញបីអណោគួរជំនាញគួរអណោក្នុងអត្តកោរបស់ព្រះច័ន្ទ ការបញ្ជាក់នឹងបុណ្យកុសលគឺសម័យដែលព្រះជាម្ចាស់លោកប្រព្រឹត្តពុទ្ធមេត្តានឹងយើងកណាស្មានឹងសូមដំណើររឿងព្រះទៅប្រោះឡាយព្រះជាហៅថាពុទ្ធមេត្តាព្រោះគឺផ្លាយព្រះនៅពេលដែលព្រះជាម្ចាស់លោកប្រសូតបានត្រឹម7ឆ្នាំ ដោយព្រះឈ្មោះនាងស្រីមហាមជីទេវីហើយទៅតាមសរិសុធុញ្ញានៅនគរកុលពតតែសកាជាសប្ងៃខាងវិបាកជាប់នឹងគ្នាពេលដែលយើងប្រសូតបុត្របាន7ថ្ងៃនេះយើងត្រូវស្គាល់វិញ្ញាណឡើយបាននៅតែអស់អាយុ បានតែកើតទៅទៀតបានតែកើតទៅទេវតារបស់ដបទឹកតាមវិធីបច្ចៈថាមានកើតជាទេវបុត្រនិងកើតជាស្រីកើតជាប្រុសយើងគេមកជាតកើតនឹងកើតជាប្រុសទេនិងកើតជាស្រីបើយើងនាំនេះគូហើយកើតជាស្រីទេគេហៅស្រីមហាមយាទេវបុត្រ និងទេវតាឬព្រះមហាវិញ្ញាណគឺរបស់ហើយហេតុអីបានជាមានបង្កើតជាក្រុមនិងកើតជាស្រីព្រោះមានកាលណាទៅបានជួបនឹងគោរិស័កអង្គណាមួយដែលបានត្រាស់ជាអរហន្តតាមពុទ្ធនេះដែលបានបង្កើតបុត្របុត្រជាទេវពុទ្ធយុទ្ធចុងក្រោយនោះគឺ មានលក្ខណៈខុសប្លែកពីស្ត្រីសាមញ្ញធម្មតាពេលណាដែលព្រះយើងប្រសិទ្ធប្រពោរិស័ទនឹងលោកចាត់រិទ្ធិទេជាចុងក្រោយនឹងក្នុងសម័យណាពីសម័យនោះមកគឺនាងសេរីមាមានមានចំណងមានតណ្ហាហើយរីឈួតអស់តណ្ហាអត់មានចំណងគេហៅថាពោលឆ្អែតគ្រប់គ្រាន់លែងទៅទេ ហើយពេលដែលពពុះឡើងក្នុងពោះហ្នឹងបើសិនជាពុទ្ធបិតាឧទាហរណ៍ថាយើងចិត្តបរិបទទៅកន្លងកាយនេះអត់បានទេកណាហ៊ានកន្លងកាយនេះត្រូវតែក្បាលតែក្បាលព្រៃក្បាលជ្រុះទៅលើស្មានេះអាមជាតិប៉ុណ្ណឹងអាមជាតិព្រះនឹងគួនមានណាមួយទៅប៉ះពួយម្ដាយបានទេ របស់គាត់ឲ្យច្បាស់ហើយអញ្ចឹងបានចាត់តាំងពីប្រសិទ្ធភាពទៅចាត់លើកទីក្នុងលៀងព្រះមហាវិទ្យានេះពេលណាមកគឺបីឡានតែទៅរួមរះជាមួយទេជាលៀងអស់ចំណងនឹងលេខទៅតាមហើយការចាត់លើកទីរបស់ម្ដាយរបស់ព្រះសុំពីមនុស្សយើងមកខាងពីមនុស្សយើងទៅខាងយើងអង្គបី ទីមួយគឺញាតិមាតាបានបរិភោគតាមដោយលើតម្រេទីពីរគឺរដូវចំណាំបានលះចោលអស់ហើយសំគួររបស់ចូលចិត្តទៅសង្កេតទីបីមានញាតិចូលចិត្តទៅសង្កេតបានយ៉ាងឬមហាវិហារទាំងចូលចិត្តទៅទីគឺមានដូចផ្សេងទីបីអាជាពុកទីប្តីព្រោះមានកម្មផលសុខសិល ថ្ងៃអបោសុខសិលគឺជាថ្ងៃព្រះពោធិសត្វដែលសុខីរបស់បានន័យថាយើងចង់និយាយថាគឺមិនបាច់ចាំយើងទៅតាមក៏បានដែរអើដល់ពេលនាងគឺថាប្រសូតបុកបាន7ថ្ងៃអានេះជាប្រកដីជាប្របីនីរបស់មរាយព្រះ អត់មានព្រះណាមួយដែលមានតម្លៃអាយុដល់7ឆ្នាំទេឲ្យតែពើគួរហើយប្រសូនហើយបានរំពងថ្ងៃនេះតើតែតអស់អាយុគ្រប់សម្ដៅព្រះដោយព្រះអស់ទៅវិញថានៅអត់បានទេនៅតរទៀតនឹងណាបានវរៀងកាយសិតតែក្បាលទាំងអស់អានភាពណាដល់អស់យូរទៅសកាយទៅកំពង ហើយធ្វើមហាវិទ្យាគឺរបស់កំអោមានអាណាមួយទៅញញោណៃញោជាមួយនឹងនេះសកលវិទ្យាក្តាររបស់ទេវយាទគឺតែទៅតែទៅបានដល់មកពីតាអស់មកមកពីបរាជទៅចឹងគឺការជាបរានៃការជាទេវបុត្រទេវបុត្រមិនត្រូវការកម្មគុណ តែជាទេវតាមានន័យថាតាមគុណបន្តិចចេះតែរំលឹកចិត្តចឹងទេវតាជាបរោះវាស្រួលជាងហើយនាងស្រីមហានិយានណាតែតើជាម្ដាយព្រះតែទៅអស់យូរទៅតើតាមដល់ស្បនោះនឹងនៅដល់បងហើយប្រពន្ធយើងចាស់ដល់ពេលព្រះអង្គបានប្រាប់ទៅលោកតែប្រោះពុទ្ធមេត្តា បន្ទាប់អំពីបានតាំងពីក្រុមអន្តរជាតិជាហៅដោយបរិហារដ៏ក្រៃលែងរបស់ព្រះព្រះអង្គក៏ធ្វើដំណើរទៅកាន់ឋានតាលកៈលោកគិតថាប្រពុតអំពីបុរាណដែលបានចាប់តាំងពីអន្តរជាតិហើយតើទៅគួរដូចម្តេចចាមកទៅទៅប្រពុតអំពីបុរាណទាំងឡាយ ពងពីទៅគួរនិព្រមហើយត្រូវតែធ្វើដំណើរទៅកាន់ឋានតាលកៈដើម្បីប្រពុតមេត្តាសូមចលុតគិតថាបានយើងសួរថាពុទ្ធមេត្តាទៅកើតទៅឋានប្រសិទ្ធទេពេលហេតុអីបានជាព្រះអង្គទៅប្រោសពុទ្ធមេត្តាទៅឋានតាលកៈវិញហើយគុំទៅឋានប្រសិទ្ធទៅយើងគួរ គោលការណ៍ទៅស្មោះទៅនឹងទៅនឹងសូមយល់អាសូមយល់យល់យ៉ាងនេះយល់ថារបស់យ៉ាងនោះស្លាប់ស្លាប់បត់បានហានតវតឆ្លងកាត់ការហមហារីហានដស្ទត្រូវឆ្លងកាត់ហានជាទី នេះហើយព្រោះថាពុទ្ធមេត្តាជាបរមីស្ដាងវិស័យកម្មហើយប៉ុន្តែក៏ពុំទាន់ពេញល្អចឹងអាត្មាអញប្រធានគុណនេះត្រូវទៅតាមតរសិនដើម្បីឲ្យវាដារបស់មិនខំខំវិធានរបស់សត្វមកដល់តយកបុណ្យបរមីតាមការអស់មកជាទាននឹងបានបុណ្យរបស់ បញ្ជាពេលណាអស់ដូចតែទៅនោះវាគូយោយើងយើងមកតាមតែពេលដល់អស់យ៉ាងដូចតែទៅនោះគូនឹងខកនេះទេអូនបញ្ជានោះយើងយើងមកយើងយើងក្រោយបញ្ជាមុខហើយបបជើងមុខបញ្ជាក្រោយអស់ចឹងណាដល់ណាបើសិនជា លាជាមួយនឹងទៅវយជាងទឹកទៅជើងកុំជើងស្ពេងម្ដងទៅវាជើងស្ដាំទៅកុំជើងស្ដាំវាជើងស្ពេងទៅនឹងតែជាបងហៅមើលតាមតាមតែហើយព្រះអង្គលោកគិតថាតើយើងធម្មតាទៅតាម លោកយកន័យមកខ្លឹមមើលទៅតាមពុទ្ធនេះយកមកសូត្រមកខ្លឹមដល់ពុទ្ធនេះទៅយកអភិធម្មអភិធម្មណាព្រះលោកយកទៅខ្លឹមមុនវងលោកយកន័យ ដល់វិន័យខ្លឹងទៅមិនស្មើព្រមមានពីគោលប្រព័ន្ធធម្មខណ្ឌនៃគុណម្ដាយខ្លាំងទៀតដាក់ជីងទៅទៅឃើញម៉ែចាស់ទៀតចឹងយកប្រសោតយកគុណទៅពីប្រសោតយកមកខ្លាំងមិនស្មើទេណាចឹងយកអបខំអបខំវា42000ធម្មខណ្ឌយកខ្លាំងស្មើទេចឹងតថាគតត្រូវយកអបខំ3ដងវរមរធនទៅបណ្ដែងប្រសិទ្ធិកម្ម លោកក៏ធ្វើដំណើរទៅកាន់ឋានតវសន្ធនោះដល់ធៀបនឹងលោកចង់បញ្ជាក់អំពីគុណដែលកតញ្ញូបាទពុទ្ធទេវតាលោកដល់ជួបបានថាពុទ្ធបកៈទេវេតើព្រះអង្គដឹងពុទ្ធមេត្តាលោកថាពុទ្ធនៅណាទេយើងសួរថាហេតុអីបានព្រះដឹងលោកទូគឺ នឹងបានន័យថាព្រះជាម្ចាស់លោកចង់បញ្ជាក់ធម៌សងគុណបញ្ហាតើកតិជននោះក៏សងគុណសំបីព្រះជាម្ចាស់តែបានផ្លាស់ដឹងជារហន្តមាបានគុណហើយក៏នៅតែសងគុណម្ដងដដែលនេះកម្ពុជាព្រឹកគុណម្ដងអន្តរអព្រះជាម្ចាស់មកព្រមម្ដាយណាព្រះពុទ្ធមេត្តាទូតមោពុទ្ធព្រះអង្គពុទ្ធមេត្តារខានដល់ទឹក ចឹងកតៈទេវរាយនឹងគឺអ្នកដឹងរឿងមកណាតកោសណាណាតកោសណាដឹងអស់បើទីស្នាក់ការបើនៅខាងដៅអញ្ចឹងប៉ុន្តែគ្រប់គ្រងទេវតាមួយជាន់អត់ធ្វើទាំងអស់ព្រោះទាំងអស់គេហៅថាមានងារមួយគេហៅថាសហសនេបាញ់សហសនេបាញ់មានន័យថាមានភ្នែកមកពណ៌មានចាក់ហូបមកពណ៌មានបញ្ញាមកពណ៌ ក៏លើឆ្វាច់ចិត្តទៅដឹងរឿងមកព័ន្ធដឹងពុបកម្មមនុស្សមកព័ន្ធណាមើលទិញទៀតមកទឹកដឹងឆែកមកព័ន្ធរឿងមានហេតុនេះក៏លើឆ្វាច់ដឹងដល់មកព័ន្ធមកពេលនឹងស្ដាប់រឿងនេះតទៅជើងយានព្រះមហាជាដែលត្រូវជាពុទ្ធមេត្តារបស់ព្រះមកកាន់អង្គតវកម្មដើម្បីស្ដាប់ធម៌ ពេលនោះមានហេតុអស្ចារ្យមួយមុននឹងមកដល់មកដល់មានទេវតាពីរមួយអង្គរៈមួយអន្តកៈទេវតានៅខាងសាវកណ្ណាពេលព្រះជាម្ចាស់មកគង់ចិត្តដំណងគ្នាចូលមកស្វែងគុណបែបផងវាស្ដាប់បងគីគាល់ព្រះអញ្ចឹងទទួលពេលហ្នឹងទេវតាធំធំមក មានពុទ្ធវាសនាមានទេវបុត្រធំធំមានស្វាធំធំចូលមកដល់មកទេវបុត្រយ៉ាងពីរនាំនេះផលទេវបុត្រនោះគេហៅអង្គរៈទេវបុត្រនាំនេះផលនោះទុំទុំពីចុងពីនោះហើយអន្តរកម្មនេះទុំពីដល់ត្រង់ដែរហើយមនុស្សចិត្តគឺស្បែកតែចាហើយតាមពេលចឹងបានលើកញឹក លើមិនទាន់និយាយពីប្រុសពុទ្ធមេត្តាលោកចង់ដឹងរឿងទេវតាសិននឹងគេហៅទៅគឺបច្ចាយោហៈលោកសួរថានៅអង្គរៈចោអង្គរៈឯងបានកន្លែងធ្វើតាមពរទេសនាចិត្តថាពុទ្ធហើយហើយចោហេតុអីបានជាអ្នកផលទេសនាយម្ល៉េះបបិទ្ធអង្គហើយទូគុំនឹងខ្លាចទេ តាមនៅម្នាក់ឯងចិត្តរៀននៅដល់មានទេវតារតីមកគឺខ្ញុំទៅចាក់ខ្លាចទីខ້ອຍខ້ອຍទៅនៅក្រោយគេចង់តូចចោលចឹងវាអ្នកខ្លាចហេខតទេសនាចិត្តមែនតែអត់ដែលដូចគ្នាដែរហើយដល់ពេលចឹងទៅដល់ទូចិត្តណៃចិត្តមុនធ្វើបំនៅតបពុតព្រះអង្គគុំគុំធ្វើបំស្រាមណាធ្វើបំអស់20000ឆ្នាំ បានបើកដាក់ព្រៀងជាមហាជនទូទៅនគរបំផុតទូរពុតអត់ព្រៀងមនុស្សមានទាំងអស់អត់តែមកទៅទូសង្គមនោះដាក់បានបើកជាហូបអស់20000ឆ្នាំហើយគាត់តែផ្ទះមួយថ្ងៃមួយថ្ងៃទៀតដូចទូស្ទួយចឹងមកនៅគាត់កើតសហបតីណាមានធំប៉ុន្តែគាត់ធ្វើបុណ្យនឹងតែស្រស់អឺនៅស្រស់នោះមានសិលអីអត់ ត្រូវជាជាធំត្រូវជាខ្មោចជាឡើងមានសិទ្ធណាបានសាលាគុំសិលអត់មានទាំងលទ្ធមានទាំងលពលមានគុណធម៌អត់ធ្វើបន់បានបំពេញអញ្ចឹងតែធ្វើបន់នៅស្រុកមិនបានទេបានគឺទានបន់បានបំពេញព្រោះមនុស្សនោះមានគុណធម៌ស្រាលព្រះថាអស់យ៉ាងឲ្យធ្វើបន់ទី4ឆ្នាំ បានបើកចឹងលើគល់ឈើនៅខ្លាចគឺទៅអន្តរកម្មវិញអន្តរកម្មមួយការបបពុតព្រះអង្គគុំគុំអត់មានខ្លាចចុះជាតិមុនធ្វើបុណ្យហើយបបពុតព្រះអង្គហើយជាតិមុនគុំគុំអត់មានធ្វើបុណ្យនេះច្រើនផងធ្វើមុននឹងយកតំងគឺព្រះអនុរុទ្ធគុំគុំដាក់បានលោកបានម្ដងស្លាប់មកម្ដង ធ្វើបុណ្យជាមួយនឹងប្រារហ័នសម្រងបាយកបានឆ្លោះក្នុងមកមកទៅជាទេវតានឹងបាទបើអន្តកម្មវាខូចចិត្តទៅចិត្តទៅចិត្តនេះគឺទៅស្រែបំផុតនេះស្ងាយឯម្ល៉េះអន្តកម្មវាធ្វើបុណ្យតាមម្ដងមកជីវិតជាជាមួយនឹងលោកតំងរណរត់ដែលលោកបរពោទៅដោយ លសមាធិបញ្ញាគ្រប់គ្រាន់ជាប្ររហន្តវាធ្វើតំដងជាមកតខាងតាវត្តមិនមានបនច្រើនទៀតអញទៅទៀតអញធ្វើបន20000ឆ្នាំនឹងមហាជនបានបនចាញ់ជាងអោចិត្តបានព្រះទទួលលោកគ្រូថាគ្រូស្មៅ ជាទីស្បៅបងមិនគិលរបស់ស្រែខ្សែស្រែសលីកំណើតបានន័យថាស្រែយើងនេះឲ្យតែមានព្រោះច្រើនស្មើដល់ច្រើនអង្គដែលបានធាធាទឹកច្រូតមកបានទឹកអត់បានច្រើនមិនបានច្រើនរត់ដើមមកហើយស្មៅកាន់ច្រើនត្រូវកាន់ក៏អស់ ដោយណាគ្រឿងក្រៅស្មៅនឹងត្រូវរីងរៃរីងរៃអត់មានជីវជាតិម្ល៉េះហើយយកមកបាល់ទៅឡើងវិញបានបៃតាលតែចឹងបានស្មៅវាជាមិនទៅដល់ស្រែហើយគ្រួនោះក៏ជាមិនទៅដល់ស្រែយ៉ាងណារៀបជាទៅស្បមហៈក៏ជាមិនទៅដល់ព្រៀនទៅយ៉ាងនោះ ដល់កម្មណាព្រៀនទៅយ៉ាងនោះហើយឃើញជាខែក្រែបុតក្រែបុតនោះវាប្រកបដោយកម្លាំងច្រើនតម្រេច្រើនខំច្រើនរួមម៉ៅច្រើនដៅស្អាតច្រើនកតាំងច្រើនកលែងឯងធ្វើឲ្យសន្ទុំនៅចិត្តគ្រូចុះបច្ច័យពួននឹងមានផលទឹកមានផលស្បែកមកទីប្រដឹកជាអកម្មនោះមិនប្រតិបត្តិធម៌អត់មានគុណធម៌ទេ ជាមួយនឹងសិល5គ្មានផងជាមួយនឹងស្រុកទៅទៅខុសទេបានតែព្រះលោកពូលោកថាអ្នកឲ្យទៀនគាត់ទៅពិចារណានេះវិច័យកតទាំងគឺថាអ្នកឲ្យទៀនគាត់ទៅពិចារណាអ្នកធ្វើស្រែគាត់ទៅពិចារណានៅដីយ៉ាងណា នៅក្រៅយ៉ាងណាអ្នកធ្វើបិណ្ឌកម្មណាស្រែបិណ្ឌក៏យ៉ាងនោះនេះ20000ឆ្នាំធ្វើបិណ្ឌមហាជនអស់20000ឆ្នាំមិនដល់ទៅធ្វើបិណ្ឌនឹងលោកតំងតែម្ដងអង្គក៏ចាត់សម្ដែងខទេសនាទៅគឺបទបន្ទូលក៏បានសម្ដែងខលែងតាត់ទៅព្រមរស់ទៅអង្គបានបានការបាត់ខទេសនាទៅទៀតចូលមកដល់ បន្តិចពេលយកបរិបត្តិជាខ្ញុំរៀបត្រាពេញធម្មវិធីព្រះជាម្ចាស់លោកទៅសម្ដែងធម៌នៅនោះអើដល់ពេលចឹងទៅក៏ចិត្តសម្ដែងចឹងទៅទេវតាបានចង់ខទេសនាទេវតាសញ្ញាបែបបតោណាមកមើលមកបែបមកលៀនមកតោ ហើយខោខោទេវតាតែនៅខោបាសពិខោអញ្ចឹងចិត្តទៅណាឲ្យបានកើតសម័យព្រះបើកមនុស្សដីជាទេវតានេះខកលើនឹងកើតទេវតាមានបាយសកលណាបាយសកលព្រះសាស្ត្រតកគ្រស្ណាតែវត្តមានតានឹងបានអីបាក់ ណាវត្តរមាសដាមិនបានអីសោះអី3ខែមនុស្សហើយដល់3ខែមនុស្សទេសនា3ខែមនុស្សចប់ទេវតាចំណេះបតសាតែកុសលតែឡាយតែពុទ្ធមានដាវាបានអីសោះអង្គុយនិយាយឡើងប៉ុន្តែ3ខែមនុស្សនឹងតិចឯនោះវា100ឆ្នាំយើងយើង100ឆ្នាំគេនិយមហ្នឹងហើយ 12ខែមួយឆ្នាំហើយយើងនេះ100ឆ្នាំគេនឹងបានប្រយុទ្ធថ្ងៃ24ម៉ោងយកមកខែទៅទីទីរីដល់នេះ50ឆ្នាំយើងស្មើជា12ម៉ោង25ឆ្នាំស្មើជា6ម៉ោង ជាង10ឆ្នាំស្មើគេមកហាត់3ម៉ោងយើងនៅខែតិចតិចសំបីខែព្រះលោកចិត្តលោកថាទេវតាទាំងអស់គឺសម្ញធម៌ដែលឡែកពុទ្ធមេត្តាមកមកពុទ្ធតាឥឡូវមើលទៅម្ដាយអត់ទាន់បានអីសោះចុះម្ដាយខ្លាំងចិត្តអីមក មួយចិត្តវិញនោះតែឆែកឆេទៅចិត្តរបស់នាងចិត្តចេះចិត្តទីអានទីកម្លាំងធំហើយបានកូនប្រពន្ធត្បងដោយសារណាសំណាក់សម្បេទាដល់ណាក៏អត់ដល់កូនអញ្ញាហើយរូបក៏ល្អសំឡេងក៏ពិរោះគេចូលចិត្តច្រើនទៅលំដល់ឲ្យញឹមមិនញឹមមិនញឹមអស់3ខែ គិតទៅដល់បីខែនឹងគិតទៅដល់ទៅមកទៅមកគិតមកពួកអញគ្រាន់បើជាគេពួកគេអន់ចិត្តអញកូនអញល្អជាងគេកូនអញមានសម្ដីព្រោះកូនអញប្រពុតព្រោះរបស់រួមទេវតាអញកម្លាំងណាស់អញកម្លាំងណាស់បីខែមនុស្សគាត់គិតទៅដល់យកទៅអីពុទ្ធមានបានអត់មានបានខ້ອຍមានបានកាត់ខ້ອຍមកឡើងគិតទៅដល់ពួងបើអញ្ចឹង គិតរកធម៌ណាសម្ដែងប្រោះពុទ្ធសម្រាប់អាហ្នឹងហើយការផងទៅទីកាប់ហើយចឹងបានប្រាំងលើករើយកសំពីទីចាំងហើយមានពុទ្ធយ៉ាងទៅរុទ្ធបានអតីបានកបតតជោបានមិនអចិន្តាវាបានជាអោឡានតាំងវាសុខបានវាហើយណានយកផ្នែកតាំងវាតាំងគូរេ សន្តិគេវិរតិចេតនាវិសញ្ញហតវាសង្កបថាយ៉ាងវិចតេឬបឋមគូនេះប្រៃហ្នឹងនឹងលើកពុទ្ធមេត្តាហើយដែលមានវិញ្ញាណ18អថារបត្តិទេយ៉ាងណាដែលយើងប្រែថារូបអតីតទៅរូបអនាគតនិងបច្ចុប្បន្ននេះទៅ រូបខាងក្នុងក្តីរូបខាងក្រៅក្តីរូបល្អរូបអាក្រក់រូបល្អិតរូបទោសព្រាបរូបចិត្តរូបឆ្ងាយរូបទាំងអស់រូបសំរូបទាំងអស់នេះអាយ៉ាងដូចទៅរូបខាងទោសខាងពុទ្ធហើយក្រុមជារូបក្នុងជាធម្មជាតិកាលឡើងហើយដោយស្គូទៅដល់ព្រះអង្គលោកចេញចំបញ្ញខណ្ឌនេះ សម្ដែងអំពីអនិច្ចំទុក្ខអនត្តានោះពុទ្ធមេត្តាមានចិត្តយាមចិត្តចាំបានចក្ររារិស័តគឺច្បាស់ប្រកបច្ចៈសមុទយៈបច្ចៈនិរោធបច្ចៈនិកបច្ចៈអរតីចិត្តចិត្តមិនបានទៅទៅក្នុងសតតាបតមយិទ្ធបាត់បង់នៅសកលវិទ្យាវិទ្យាវិទ្យាសិលពៈប្រាមេតៈសតតាបតិផលក៏ ប៉ុន្តែតោតាននេះគេហៅនរានេះតោតានតោតានមិនត្រឡប់វិញទេវតាទាំងអស់បើទឹកកើតនៅត្រឡប់វិញទេមកមនុស្សចំណែកយើងព្រះមហាមហានេះនៅពេលសម្ដែងតោតាហើយតោតាកំឡងលោកចំបានជាមានអ្នកខ្លះថា ហើយម្ដាយព្រះចាំតក៏ប្រាវិស្រីនឹងបាច់ខុសទេតាមទៅទៅនោះខុសទេគឺលក្ខណៈខុសទេព្រះអភិមានចាំពោព្រះរាយណាទេរឿងទៅពីបុរាណស្លឹករត់ទៅគួរដល់ព្រះចាំខុសព្រះអភិស្រីនឹង